នឹកឃើញអ្នកដែលបំពេញកិច្ចការងារដោយ ចំណេះដឹងគឺភាកច្រើនចាស់អត់វែងទេអាមាពិនិត្យមើលហើយសិក្សាទៅតាមពធដែលព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងព្រះអង្គអត់ឲ្យអាងផងរឿងការចម្រើនសតិបញ្ញានេះព្រះអង្គអត់និយាយថាក្មេងឬក៏ចាស់ឬក៏យ៉ាងម៉េចទេគឺថា ដរាបណា នៅមានដង្ហើមនឹងគឺត្រូវតែមានស្មារតីមកហ្នឹងហើយអត់មានអាងទេឥឡូវចាស់ឈប់គិតឈប់ខ្វល់ឈប់ពិចារណាអីអាផ្លូវចិត្តរបស់យើងនេះมันខុសពីផ្លូវកាយរបស់យើងឯញាតិញោមឥឡូវមកនៅស្រុកនេះហ่าហូបហេដេកហូបហេដេកកុំធ្វើអីតិចងាប់អត់អត់ហាត់ប្រានអត់ចឹងមែនទេ cholesterol វាវាឡើងហ្នឹងហើយដល់តែយើងដើរទៅតែយើងធ្វើការ អ្នកធ្វើការហត់ហ្នឹងគឺអត់ងាយឡើងឈាមអត់ងាយអីខួរក្បាលរបស់យើង ដូចគ្នាដែរផ្នែកចិត្តវិញ្ញាណយើងដូចគ្នាដែរកាលណាយើងវឹកហាត់គិតពិចារណា តាម របៀបបញ្ញាវាបញ្ច្រាស់អំពីអាខ្សែធម្មជាតិធម្មតាញាតិញោមមើលអឺ ចាស់ចាស់ដោយច្រើនតែគាត់មិនសូវគិតតាមខ្សែបញ្ញាហើយបណ្ដោយទៅតាមខ្សែធម្មជាតិធម្មតាគាត់ពិចារណាអីគិតអីបើខឹងអីខឹងនឹង ទៅមួម៉ៅអីមួម៉ាំងទៅចាស់ទៅកាន់តែខឹងទៅកញើកញើកូនចៅចូលមិនបានមែនទេមែនអត់ណាប៉ុន្តែមនុស្សអ្នកសិក្សាច្រើន ច្រើនតែគិតបញ្ច្រាស់ពីធម្មជាតិពីព្រោះមានពេលគិតមានពេលវឹកហាត់ខួរក្បាលណា ដូចសម្ដេចព្រះសង្ឃរាជជួនណាតអីចឹងយើងមើលមើលលោកសម្ភារអសរសាសនឹងឈប់សម្ភារបានប្រហែលថ្ងៃណាលោកសុគតនឹងលោកថាលោកភ្លេចប៉ុន្តែអារបៀបភ្លេចរបស់លោកហ្នឹងយើងប្រៀបមួយលោកមើលយើងហ្នឹងទៅប្រៀបមួយលោកមើលឧទាហរណ៍លោកចាំ100លោកភ្លេចអស់20 30ហើយវានៅប្រហែលទៀតហើយយើងក៏គ្មានអីសម្រាប់ភ្លេចផងព្រោះអត់ចេះមែនអត់ហ្នឹងហើយហើយលោកលោកបានចេះហើយទីបំផុតលោកភ្លេចប៉ុន្តែភ្លេចខ្លះ ប៉ុន្តែនៅប្រហែលជា70%ហ្នឹងវានៅឆ្ងាយពីយើងហ្នឹងហើយយើងមានអីបានផ្លិចមានអីផ្លិចព្រោះអត់ចេះណែអញ្ចឹងបានញាតិញោមគាត់ជាស្ដាប់ធัวគាត់ថាអូយផ្លិចអស់ហើយស្ដាប់ហើយទៅផ្លេចស្ដាប់ហើយទៅផ្លេចមកថាល្អគូក្បាលមនុស្សគឺអញ្ចឹងគូក្បាលមនុស្សមិនមែន memory ថតណាមិនមែនកាមេរ៉ាណាមែនទេ នឹងវាមានផ្លិចអញ្ចឹងតែញាតិញោមថាផ្លិចមកថាសាធុបីបានមកថាសាធុនៅនឹងបានស្ដាប់ហើយបានបានមានរឿងផ្លិចតែបើអ្នកដែលមិនបានស្ដាប់ហ្នឹងមានមកទៅអួយថាផ្លិចទេគឺវាគ្មានអបដាប់សម្រាប់ផ្លិចនឹងតម្ងនឹងអញ្ចឹងបាទហើយស្មាអនុមោទនាការខិតខំប្រឹងប្រែងរបស់លោកអ៊ំដែលបំពេញកិច្ចការងារ សង្គមច្រើនជួយខ្មែរយើងក៏ច្រើនលោកចាស់ចាស់ជាមួយលោកជាយហននឹងហើយខ្មែរយើង ប្រហែលអ្នកចាស់ចាស់ហ្នឹងគឺកិច្ចការងារជាមួយសហគមន៍ខ្មែរយើងហ្នឹងក៏ហើយថ្មមកនេះអឺមិនមែនថាអាត្មានឹងចេះទាំងអស់ក្នុងនឹងទេកន្លែងខ្លះនឹងអាត្មាមើលនឹងស្វឹកក្បាលដែរនោះព្រោះគាត់ថា អឺយើងត្រូវដឹងថាវាមិនមែនធួដែលយើងរកឃើញខ្លួនឯងនោះទេ គឺជាធួដែលសំដែងឡើងដោយព្រះសម្មាសម្ពុទ្ធណាហើយបើយើងបានស្រាវជ្រាវទៅគឺគ្រប់ជញ្ជនៈដែលព្រះអង្គសំដែងឡើងហ្នឹងសិតតែមានពិតទាំងអស់វាគ្រាន់តែធោះខ្លះដែលយើងមិនយល់ហ្នឹងមិនមែនមកពីព្រះអង្គសំដែងមិនត្រូវទេមកពីយើងវាយល់មិនដល់ ប៉ុណ្្នឹងឯងចឹងហើយបានជាសាកច្ឆាធម្មសាកច្ឆាអេតាមមង្កលមុត្តមង្កការសន្ទនាសាកសួរគ្នា ទៅវិញទៅមកនៅធัวតាមកាលហ្នឹងនាំមកនឹងមង្គលដ៏ឧត្តមមង្គលហ្នឹងគឺត្រង់តែយើងយល់ហ្នឹងហើយហើយអាត្មាជួបលោកប្រមាណដងមកហ្នឹងទឹកចិត្តរបស់គាត់ ចូលចិត្តផ្នែកការសិក្សាចូលចិត្តអឺបណ្ដោះការរៀនសូត្រហើយនៅក្នុងទៀនក៏ញាតិញោមជ្រាបហើយថាបណ្ដាទៀនទាំងឡាយធម្មទៀនឈ្នះអស់ទៀនទាំងពួងដែលលើពេលហ្នឹងសពទានហ្នឹងធម្មទានហ្នឹងជានិតិ ធម្មទានឈ្នះអស់ទានទាំងពួងធម្មទានឈ្នះអស់ទានទាំងពួងទោះបីជាយើងធ្លាប់ឮប៉ុន្តែมันប្រកាសថាយើងយល់បំណងព្រះអង្គឯងញាតិញោមឮតាឲ្យធម្មទានឈ្នះអស់ទានទាំងពួងមកមកវឹកមុនទិញបីដកដាក់គ្រប់វត្តឲ្យសុភៅថានឹងក៏ជាធម្មទានដែរប៉ុន្តែបើយើងវិលទៅរស់សម័យពុទ្ធវិញអត់មានកពីនឹងអត់តាន់មានកពី ឥឡូវគេធ្វើធម្មទានមិនឃើញទេពាក្យហ្នឹងយើងស្ដាប់យើងថឹងឲ្យធួជាទៀនលេងស្រាប់តែទិញ3ដកប្រគេនលោកហ្មងអាហ្នឹងឯងធម្មទានឲ្យទៀនជាធัวឲ្យធัวជាទៀនសួរថាខុសទេថាមិនខុសទេប៉ុន្តែយើងចង់សង្កត់នៃទៅទៀតថាចុះសម័យពុទ្ធគេឲ្យទៀនមិនចុះបើអត់កពីផងកាលពីមុនគេរៀនដាក់ក្នុងក្បាលរហូតហ្នឹងសម័យពុទ្ធណា ញាតិញោមសម័យពុទ្ធមានកពីបីដកសត្រាស្លឹករឹតឬក៏សភៅចឹងដែរសម័យពុទ្ធអត់មានទេពុទ្ធបរិណិព្វានទៅប្រហែលខ្ទង់1000ឆ្នាំហើយបានមាន ដោយពុទ្ធខោសាចារលោកគិតឃើញថាទៅអនាគតវាអត់មានអ្នកចាំបានចាដាក់ស្លឹករឹតអីហ្នឹងរហូតដល់យើងប្រកាន់ថាធัวតើអត់យល់ពីស្លឹករឹតអត់ប្រកែទៀតនោះវាទៅជាចឹងទៅណា អញ្ចឹងបានថាឥឡូវយើងគ្រាន់គិតថាចុះបើគេអត់កពីសម្រាប់ហែតើគេធ្វើធម្មទានមិនធម្មទានឲ្យធួជាទាននិយាយឲ្យខ្លីមកញាតិញោមឆាប់យល់ថាឲ្យចំណេះដឹងឲ្យការយល់ដឹងឲ្យការយល់ដឹងត្រូវនឹងឈ្មោះថាធម្មទាន ហ្នឹងហើយអញ្ចឹងវិធីណាក៏ដោយវិធីពន្យល់ក៏ដោយឲ្យសភើក៏ដោយបង្រៀនក៏ដោយឲ្យតែការយល់ដឹងត្រូវទៅគេអាហ្នឹងហើយឈ្មោះថាធម្មៈទានមែនទេញាតិញោមចូលចិត្តធ្វើធម្មទានឬក៏អមិសទានរាល់ថ្ងៃច្រើនជាងនោះណាយើងមើលទស្សនភាពរាល់ថ្ងៃមកណាភាកច្រើនអមិសទានណាអញ្ចឹងហើយបានជាស្រុកខ្មែរយើង បើសិនជាឲ្យត្រូវញាតិញោមឲ្យចំណេះដឹងព្រោះអីបើយើងប្រៀបធៀបមកប្រទេសអភិវឌ្ឍក៏ដោយដើម្បីអភិវឌ្ឍស្រុកទេសគេរីចម្រើនគ្មានធនធានចំណេះដឹងអភិវឌ្ឍកើតទេញាតិញោមមនុស្សល្ងងល្ងងណាល្ងងល្ងងទៅធ្វើអូស្ត្រាលីរីចម្រើនកើតទេហើយបរិស័ទល្ងងល្ងងទៅធ្វើពុទ្ធសាសនារីចម្រើនកើតទេ No cannot រហូតដល់ព្រះសម្មាសម្ពុទ្ធព្រះអង្គឧបមាអញ្ចេះព្រះអង្គថា ទោះបីជាយើងធ្វើអាមិសបូជាណាធ្វើចេតដីពីមាស1000ចេតដីបើប្រៀបជាមួយនឹងភិក្ខុមួយអង្គដែលយល់នៅ ធម្មៈដែលព្រះអង្គសម្ដែងហើយហើយអាចបំភ្លឺប្រាប់គេបានណាភិក្ខុនឹងមានតម្លៃជាងចឹងបាននៅក្នុងរតនៈ5យ៉ាងព្រះអង្គសម្ដែងថាមាន មានរបស់ដែលក្រ ហើយជារតនៈដ៏ថ្លៃបំផុតមាន5យ៉ាងទី1ពុទ្ធោលោកេឧបាណោទុលភោលោកាស្មឹងការកើតឡើងនៃព្រះពុទ្ធជាការកម្រក្នុងលោកក្រហ៎ណាថ្មនិយាយបន្តិចហើយចាំញាតិញោមសាកសួរក្រណា មិនងាយពីព្រោះមិនងាយមានអ្នកបំពេញបារមី បារមីតែនិយាយបារមី ច្រឡំពេញប្រទេសទៀតឡើយបារមីគឺអ្នកបំពេញនៅសេចក្តីល្អឲ្យបានឆ្លងរួចផុតទុកនោះមានទានមានសិលមានភាវនាមាននិខមៈមាន បញ្ញា មាន បាអីអីទាំងអស់ប៉ុន្តែយើងបារមីឥឡូវបារមីយើងយល់មិនបារមីវត្តនេះប្រកែ បារមីវត្តនោះប្រកែឃើញខូចខូចធัวប្រពុតដែរហ្នឹងហើយចឹងទី1គឺការកើតឡើងនៃប្រពុតក្រទី2អ្នកដែលបានយល់ដឹងធัวខណៈខណៈយល់ក្រំតយល់នៅធัวដែលព្រះអង្គសម្ដែងសំគួរដល់ធัว បងថាជារតនៈដ៏កម្រមួយដែរមិនបាច់ដល់ចេះសំដែងទេគ្រាន់តែយល់ដឹងថាពុទ្ធនិយាយអីក៏ក្រដែរឥឡូវអាត្មាសូត្រធម៌ពុទ្ធបន្តិចបើដឹងពុទ្ធនិយាយអីកោតឧទាហរណ៍ខណ្ឌ1អាស្រ័យខណ្ឌ4 ឬក៏ខណ្ឌ4ឬក៏និយាយដល់ក្នុង នាមធម៌ថាខណ្ឌ1អាស្រ័យខណ្ឌ3ស្អីគេដឹងតែមិនដឹងអញ្ចឹងបានពពុទ្ធត្រាស់ដឹងដំបូងព្រះអង្គថាហេឯងគួរនិយាយអត់វ័យធន់ហ្នឹងគឺព្រះអង្គរារែកហ្នឹងឃើញព្រះអង្គរារែកហ្នឹង បានមានព្រំមានអីមករតនានឹងព្រះអង្គហើយទៅទៅបើមិនទៅទេផ្សັດកាន់តែល្ងងហ្នឹងហើយអញ្ចឹងព្រះអង្គថា ក្រន្តតអ្នកយល់បំណងដែលតថាគតសំដែងនឹងក៏ក្រដែរកុំចាំបាច់តចេះនិយាយប្រាប់គេប៉ុន្តែដល់តែយើងអត់យល់ធ្វើឲ្យខូចធัวព្រះអង្គអស់ណាញាតិញោមឧទាហរណ៍កុសលា ធម្មាអកុសលាធម្មាអជាកតា ធម្មា រាល់ថ្ងៃគេមិនយកមកធោសម្រាប់រៀនទេគេយកធោសម្រាប់ធ្វើបាំងស្គូលសម្រាប់ធ្វើបុណ្យឆាកមហាបាំងស្គូលដាច់កម្មដាច់ពីងប់ហើយបើចង់ដាច់កម្មពីដាច់កម្មពីចាញ់យេស៊ូឯណាម៉ែមិនចង់ថាទេរឿងពាក្យបដាច់កម្មពីពិធីហ្នឹងប្រពុតអត់មានបរិញ្ញាទេអត់ទេហើយប្រពុតប្រឆាំងអាហ្នឹងហើយប៉ុនបលសัตว์លើរាល់ថ្ងៃធ្វើតែអាហ្នឹងឃើញអត់ មុខសើមុខចង់ផ្ដាច់កម្ពីយើងគុំថាឡើយតទៅច្បាប់សាសនា សូមបីតែច្បាប់រដ្ឋតែយើងធ្វើខុសចង់ទៅសុំបន់ផ្ដាច់មិនឥឡូវបើកឡាន Who Speed លោកជាយហនកាលទៅណាភ្នំសីក្រហមមកវិញគេធាត់មកប្រាច់ជាមួយអាត្មាឥឡូវយើងខុស speed ហើយឥឡូវទៅបន់មើល បើប៉ូលីសណាឲ្យគាត់រួចខ្លួនប៉ូលីសនឹងពុករលួយបាបយើងធ្វើហើយបើយើងបន់ទៅបាត់ពពុតពុករលួយដែរបាត់ហើយយើងចេះតែធ្វើឲ្យព្រះពុករលួយចឹងញាតិញោមហ្នឹងហើយហើយវាមានស្អីប្រកែឥឡូវកុសលាធម្មាអកុសលាធម្មាអព្យាកតាធម្មា ឥឡូវយើងរកប៉ាកែកន្លែងណាអាត្មាវារកប៉ាកែវាមិនឃើញបងសម្ដែងថាកុសលាធម្មា ពួកធัวជាកុសលបាន ដល់គុណធัวសពគ្រប់បែបយ៉ាងកុសលធัวគ្រប់បែបយ៉ាង ដែលមនុស្សកប់បីប្រព្រឹត្តធ្វើរាល់ថ្ងៃធ្វើសេចក្តីល្អជាកតញ្ញតាធัวដឹងគុណឪពុកម្ដាយគ្រប់ចាស់ទុំជួយសង្គ្រោះអ្នកដទៃសពគ្រប់ណា ជាសេចក្តីល្អគ្រប់យ៉ាងនិយាយតាមធัวបានដល់កុសលចិត្តប្រមាណទាំងអស់21ហ៎ មហាកុសល8មហាកតកុសល9លោកតរកុសល4 4ហ្នឹងហើយឯងជាទៅសិក្សាវិយុទ្ធ38នឹងជាធម៌ដែលត្រូវសិក្សាសិក្សាហើយដឹងថាវាពុរផងជាធម៌ដែលគួរចំចម្រើនធម៌ហ្នឹងពុទ្ធទុកជាមេរៀនធម៌ហ្នឹងពុទ្ធទុកជាមេរៀនដោយគេរៀនកណិតចឹង2ម្ដង2 2ដង4 2 3ដង6 បើគេសូត្រសូត្រទៅប៉ិនសូត្រក្នុងន័យអីសូត្រក្នុងន័យរំលឹកឲ្យវាចាំឆាប់កណនាលេខឆាប់ចេញណាឥឡូវយើងយកកណិតយកទៅសូត្រមុនមើលឡើងញ៉ាំយកគួរអស់សំណើចឯងហើយប៉ុន្តែឥឡូវវាអាទៅមិនសូត្រអាហ្នឹងគេថាឯងវាមិនកើតទៀតញញោម ពីរម្ដងពីរនេះគេសូត្រធ្វើអីឥឡូវអាត្មាសួរសូត្រឲ្យចាំចាំដើម្បីអីងាយគណនាធម៌ដែលយើងស្វាតស្យាយនឹងប្រពុតឲ្យស្វាតស្យាយដែរតែស្វាតស្យាយដើម្បីឲ្យចាំងាយគិតតែប៉ុណ្្នឹងឯងប៉ុនយើងឥឡូវយកមកសូត្រធ្វើអីមិនសូត្រយកសេរីសួស្តីមែនទេឃើញទេយល់ខុសតាំងពីចាប់ផ្ដើមម្លេះ គុំទ្របដិសម្ពទាមេអត់ឃើញទេនេះបដិសម្ពទាមេនេះបដិសម្ពទាមេមានន័យថាផ្លូវដើម្បីធ្វើឲ្យទម្លុះទៅដល់មេណាបដិបទាមានន័យថាវិធីប្រតិបត្តិណាបដិបទាហ្នឹងណាសម្ពិតៈហ្នឹងប្រតិវាបែកធ្លាយមានន័យថាទៅឈ្មោះឲ្យទៅដល់អមៈនោះអញ្ចឹងឈ្មោះទៅដល់ហ្នឹងត្រូវដើរទៅតាមអីទៅតាម អរិយមគ្គអង្គ8ប្រការដែលដំបូងគឺសមាទិដ្ឋិ to see the the reality as it is ឃើញនៅសច្ចភាព តាមលក្ខណៈពិតរបស់វារបស់ណានាំឲ្យកើតទុក្ខពិតប្រកបរបស់ណានាំឲ្យកើតសុខពិតប្រាកដអ្នកដើរតាមពុទ្ធអ្នកច្បាស់អ្នកច្បាស់មួយថាមួយពីរថាពីរ ទី3ក្រមែនទេហ្នឹងអ្នកដែលបានយល់ហើយហើយប្រតិបត្តិនៅធัวសំគួរដល់ធัวព្រះអង្គថា គឺជាបុគ្គលដ៏កម្រក្នុងលោកក្រអញ្ចឹងទី1ប្រពន្ធនឹងអ្នកប្រកាសធัวនឹងទី2អ្នកយល់ធัวនឹងគ្រាន់តែយល់ទេអត់តន់ធ្វើអីទេគ្រាន់តែយល់ក៏ក្រដែរក្រហ៎ ក្រឯងក្រយល់ធัวហ្នឹងកុំទៅនិយាយអ្នកមិនតាន់មកវត្តអ្នកមកវត្តហ្នឹងអ្នកមកវត្តហ្នឹងអទី3ប្រតិបត្តិនៅធัวសំគួរដល់ធัวហ្នឹងក៏ក្រដែរទី4ជារតនៈដ៏កម្រមួយទៀតនោះ គឺបុគ្គលដែលចេះសំដែងធัวសំគួរដល់ធัวនឹងក៏ក្រមួយទៀត តែពីមុនខ្មែរអត់យល់ទេខ្មែរអត់យល់ថាអេមិនក៏ក្រអ្នកសំដែងធម៌បើគ្រប់តរងបនសើអ្នកទេសនាអញ្ចឹងយើងត្រូវសិក្សាពីលក្ខណៈនៃធម្មកថានឹងទៀតថាដូចម្ដេចដែលព្រះអង្គឲ្យឈ្មោះថា ជាធម្មកថានៅក្នុងអត្តកថាបុគ្គលបញ្ញត្តិព្រះអង្គសម្ដែងជាមួយ ប្រមោគលានថា អ្នកពលធัวបើមិនច្បាស់ បរមត្តធម៌ទេ មិនឈ្មោះថាធម្មកថាទេព្រោះចេញមិនរួចពីមិច្ឆាទិដ្ឋិឯងនិយាយឲ្យគេវែងពេញហ្នឹងកាន់តែនិយាយកាន់តែវែងធម៌មិនចេះតែនឹកថាណាញាតិញោមដូចដូចយើងឧទាហរណ៍ថាគេយកអ្នកបច្ចេកទេសពីជំនាញអីមួយគេអ្នកធ្វើ C5 អ្នកថា C100 តាមក្រុមហ៊ុនមួយមួយគេយកអ្នកពិសេសបកាយនិយាយដូចគេហៅថាអឺក្រុមហ៊ុននឹងវារៀងស្ទះអីមួយការងារមិនទៅមុខអីមួយ គេមិនយកអ្នកវិភាគមកហើយអ្នកវិភាគហ្នឹងមនុស្សនិយាយប៉ាណាប៉ាណីធ្វើកើតទេបើអត់មានជំនាញច្បាស់លាស់អត់មានការសិក្សាច្បាស់លាស់ធ្វើឲ្យក្រុមហ៊ុនហ្នឹងរីកចម្រើនបានទេធ្វើឲ្យបុគ្គលិកនឹងមានកម្លាំងធ្វើការវិញបានទេ No ដូចគ្នាអញ្ចឹងមិនមែនឲ្យតែអ្នកចេះនិយាយជាធម្មកថាទេមិនមែនទេ បើមិនច្បាស់បរមត្តធម៌ទេព្រះអង្គថាមិនជាទីសង្ឃឹមថាអាចយកធម៌នោះទៅចែកបានទេអត់ទេដោយសារនឹងអាត្មាចង់និយាយកន្លែងហ្នឹងបន្តិចថាដោយសារអញ្ចឹងហើយបានអាត្មាសពថ្ងៃអាត្មាបង្កើត វិទ្យាស្ថានសក្តិបុត្រមួយ នៅស្រុកខ្មែរហ្នឹងគឺរៀនតែពុទ្ធវចនៈហ្នឹងតែម្ដងហ្នឹងប៉ុន្តែបើកបរៀនមួយឆ្នាំជាងនេះ អភិធម្មមូលដ្ឋានអ្នកបានលេខ1សិតតយាយីរៀនលោករៀនចាញ់លោកអត់មានលេខ1មួយលោកនឹងធ្វើអីលោកវា live Facebook ក៏មិនដឹងញាតិញោមរៀនច្រើនជាងហើយបានលេខ1សិតតញាតិញោមអីយ៉ាប់មែនណាហើយចំណុចទី5នោះកតញ្ញូបុគ្គលជាបុគ្គលដឹងគុណបាទ